សពថ្ងៃមានបងប្រុសម្នាក់ខំគិតថាសបាយនឹងការពីអូនស្រីម្នាក់នេះតែចុងក្រោយវាខុសអីដែលខ្ញុំស្មៃដាច់ស្លាស់ហ្មងខ្ញុំមកគូនណាតែមានបងស្រីមិនមែនបងប្រុសដូចជាមួយឯងទេខ្នងវែអញ្ញាញ៉ៃគួរធុញថ្ងៃថ្ងៃលេងតែជាមួយគេមិនលេងជាមួយបងខ្លួនឯងទេបងក៏ដូចគ្នាដែរបងណាគូតែមានបងប្រុសមិនមែនមានបងស្រីដូចជាឯងទេលើយខាងខ្លួនឯងជាអ្នកផ្កាយមើងងាយបងខ្លួនឯង កូនជ្រូកចង្រៃអើយបើយើងចេះចិញ្ចឹមឯងឯងមិនទៅរកស៊ីខ្លួនឯងទៅអាអ្នកនៅគៀកគៀកហ្នឹងលួចស៊ីវាខ្លះទៅណាបងអូនស្រីឌឺដូចជាឯងណាថ្ងៃហ្នឹងណាមើលដាក់បាត់សក់ហ្មងបងតូឈួនទេអីអោះទៅបាត់ខាញ់ឡើងឡើងបងតូសុំតូហ្មងគំរងដល់លេងបងខ្ញុំកូនជ្រូកកូនដែរបងខ្ញុំតែខ្ញុំត្រូវបោដើម្បីបងតូ ញ៉ាំមកបងទៅពិសីមើលទៅ គួរឲ្យស្រឡាញ់ដែរតា មើលទៅ ដូចជាក្មេងប្រុសចេះយល់ការអីដែរតារាប់ជាគ្នាបានប្អូនប្រុសពិសីបង ទូឯងក៏អញ្ចឹងដែរគួរឲ្យស្រឡាញ់ដែរតា ចេះខ្វល់ពីម៉ាក់បារម្ភពីម៉ាក់ស្រឡាញ់ម៉ាក់គឺដូចបងស្រីក្នុងដីសម័យរបស់ខ្ញុំដែរតា85ម៉ឺនម៉ាក់លុយកូនគ្រប់អីអញ្ចឹងស្រេចថាឆ្នាំហ្នឹងកូនបានតែឆ្លងឆ្នាំហើយក ណាសោះតែ10នាទីទៀតឆ្លងឆ្នាំហើយណាគ្នាគិតថា10នាទីទៅមុខទៀតណាគ្នាអាចធ្វើរឿងដែលគ្នាអត់ធ្លាប់ធ្វើពីមុនមកបាយបាយកូនសីឲ្យតែបានឆ្លងឆ្នាំជាមួយនឹងម៉ាក់អាម៉ាក់គឺជាមនុស្សពិសេសរបស់កូនអញ្ចឹងកូនសប្បាយចិត្តខ្លាំងហើយចុះម្នាក់នេះហ៎សំខាន់ណាស់អង្គតមនុស្សពិសេសកូនចាំចាំ